xả mơ nữa xả mơ vía ồ ồ baជំរាបសួរជំរាបសួរបងប្អូនបាទមកទៀតហើយថ្ងៃនេះបាទ ហ្នឹងហើយមានរបស់លេងមកទៀតបងប្អូនមានរបស់លេងហ្នឹងហើយអូខេនេះគឺរបស់លេងរបស់ខ្ញុំគឺរបស់លេងថ្មីមកទៀតហើយបងប្អូនប្រភេទគេហៅ DC 2DC បាទដូចជាយើងមានបាទអាគុយ12វ៉ុលបងប្អូនអាគុយ12វ៉ុលយើងចង់បានភ្លើងចេញទៅប្រើនេះតាំងពី12វ៉ុលដូចអាគុយអញ្ចឹងណាបាទតាំងពីតាំងពី12វ៉ុលទៅដល់100វ៉ុលឬ កៅអានេះខ្ញុំស្រេខ្ញុំស្រេទៅ90ជាងវ៉លបាទហ្នឹងហើយពួកអាកន្លែងកងដង នេះវាប្រាប់ថា100វ៉លណាបាទហ្នឹងហើយ DC 2 DC បាទហ្នឹងហើយបងប្អូនអានេះប្រភេទ20អំពែមកបាទខ្ញុំបានសេហើយបាទ1000 1200វ៉ាត់ហ្នឹងហើយដូចថាយើងយកភ្លើងទៅប្រើខាងក្រៅហ្នឹងបាទចេញពីវាយកទៅប្រើអញ្ចឹងទៅ គឺយើងប្រើធ្វើម៉េចកុំអោយបាទកុំអោយលើសពី1200វ៉ាត់ហ្នឹងហើយ1200វ៉ាត់ភ្លើងយើងសេរីបានបងប្អូនយើងសេរីបាទយើងសេរីអានេះបាទយើងសេរីអា VR មួយនេះសេរីឡើងចុះបាន តាមតម្រូវការរបស់យើងឧទាហរណ៍ថាយើងចង់ប្រើឧបករណ៍ណាមួយ យើងត្រូវការប្រើភ្លើងទៅចិញ្ចឹមឧបករណ៍នីមួយៗដែលថាយើងយកទៅប្រើហ្នឹងយើងឧបករណ៍យើងនេះ វាប្រើភ្លើង30វ៉ុល42វ៉ុលប្រហែលវ៉ុលក៏ដែរតែចៃដន្យគឺអាគុយយើងបាទអាគុយយើងគឺយើងមានការកំណត់ថាយើងចង់ប្រើអាគុយតែ12វ៉ុលបានហើយហើយពេលយើងសាកភ្លើងអាគុយយើងសាកមកតែ13 14វ៉ុលទៅតែភ្លើងវាចេញទៅប្រើនេះទៅដល់100វ៉ុលហ្នឹងហើយអូខេហ្នឹងហើយឥឡូវខ្ញុំចង់មកបង្ហាញបន្តិចហ្នឹងហើយហើយដូចជាបងប្អូនចង់យកបាទទៅប្រើការខាងស្អី នឹងឲ្យបងប្អូនគិតមើលបើថាយើងប្រើការចង់ប្រើភ្លើងភ្លើង DC អញ្ចឹងណាភ្លើង DC តែត្រូវការភ្លើង100វ៉ុលឬ80វ៉ុលបងប្អូនត្រូវរៀបអាគុយច្រើនមិនអញ្ចឹងបងប្អូនត្រូវរៀបអាគុយនឹងច្រើនហើយអញ្ចឹងយើងមិនបាច់ចាំបាច់ថាទៅរៀបអាគុយនឹងច្រើនទេបើឧបករណ៍យើងប្រើភ្លើងមិនរើសមិនមិនលើសពី1200វ៉ាត់ណាយើងប្រើអានេះតម្លើង ភ្លើងឲ្យវាទៅអាគុយយើង12វ៉ុល24វ៉ុលបានហើយចូលទៅឲ្យវាណាហ្នឹងហើយចាំមើលខ្ញុំមកតេសបន្តិចបាទតេសវាស់ភ្លើងឲ្យមើលតើវាពិតឬអត់ឥឡូវខ្ញុំកាច់មកដាក់បាទកន្លែងនេះអឺបងប្អូនមើលឃើញណាដាក់ចេះអូខេ ឥឡូវខ្ញុំវាស់អាគុយសិនខ្ញុំវាស់ភ្លើងអាគុយរបស់ខ្ញុំណាបាទ13វ៉ុលបាទ13វ៉ុលជាង13វ៉ុលចុច33បាទហើយវាស់ហាត់ភ្លើងចូលបាទនៅកន្លែងវានេះនៅជើងវាបាទនេះខាងភ្លើងចូលបងប្អូន ឥឡូវមកវាស់ខាងភ្លើងចេញខាងនេះដកហ្នឹងហើយខាងនេះដកភ្លើងចេញចេញ91វ៉ុលបងប្អូន91វ៉ុលណាអូខេហើយយើងចង់សេរីយើងចង់សេរីយើងសេរីនេះទៅបាទខ្ញុំខិតមុនតិចគេមើលនេះអត់ឃើញ បាទសេរីថយក្រោយមកបាទលេខវាថយតាមហ្នឹងហើយវល់វាយើងកំណត់វល់បានទាំងអស់បាទសេរីថយរហូតចេះតែសេរីទៅចឹងបានប៉ុន្មានវល់បាទខ្ញុំដាក់ខ្ញុំស្រីមកដាក់12វល់ដូចគ្នាដាក់មើលយ៉ាងស្រីមកដាក់12វល់ ចិត្តមូលបាទចិត្តមូលថយក្រោយ32 3គួតបាទ20វាចោលអត់ទាន់ដែរដែរយើងមូលលឿនពេកបាទចាំផ្លែថាបាទចុះមកហើយចុះមកហើយ14 13បាទខ្ញុំដាក់13វ៉ុលចុះ អានេះអាគុយប៉ុន្មានវ៉ុល13វ៉ុលចុច30ដាក់ដូចគ្នាមក14បាទអឺអូខេឥឡូវខ្ញុំមកតេស្ត បើវាស់ខាងនេះតែមើលណា13វ៉ុល30ដក3វ៉ុល29 30ដូចគ្នាហ្នឹងយើងស្រីរោតែឥឡូវខ្ញុំមកតេស្តជាមួយអំពូលភ្លើងនេះអាអំពូលម៉ូតូបងប្អូនបាទអំពូលភ្លើងម៉ូតូណាហ្នឹងហើយឥឡូវ បាទពូលម៉ូតូហ្នឹងហើយតែយើងសេរីដូចគ្នាចឹងទៅយើងដាក់ខាងណាក៏វាអត់អីដែរពូលក៏វាអត់ដាច់ដែរណាក៏ដែរបាទដាក់អានេះសិនឥឡូវខ្ញុំសាកជាមួយអំពូលអំពូលអំពូលពងមន់ប្រអំពូលធំធំនេះវាស៊ីភ្លើងប្រហែលអានេះ200វ៉ាត់បាទ220 DC បាទ220 DC អំពូលប្រភេទនេះវាដាក់ DC AC បានដូចគ្នាពុះវាប្រភេទអឺគេហៅដូចសរអញ្ចឹងហ្នឹងហើយហើយគូត្រូវបាទឥឡូវខ្ញុំដាក់ជាមួយក្បាលគុយនេះសាក់មើលបាទអត់ភ្លឺទេដាក់ខាងនេះក៏អត់ភ្លឺព្រោះភ្លើងវាអត់ដល់ហ្នឹងបងហើយខ្ញុំសេរីឡើងបន្តិច ខ្ញុំស្រេភ្លើងឡើងឲ្យបាន ទៅ100វ៉ុលបាទនេះ100វ៉ុលវាភ្លឺហើយស្រេឈប់ចុចហើយខ្ញុំគិតថាសាកសាកឆ្នៃដាក់អាម៉ូតូភ្លើងណាដាក់ម៉ូតូភ្លើងសាកមើលពូយើងប្រើអាគុយ អាគុយ12វ៉ុលបានតែយើងប្រើអំពែហាងខ្ពស់បន្តិចហើយម៉ូតូភ្លើងហ្នឹងវាស៊ីភ្លើង48បាទឡើងឡើងវាតាមអត់ទាន់វាតូចពេកដាក់ទៅចេះតែរបត់ដែរបាន70វ៉ុលមកខ្ញុំដាក់នេះសិនខ្ញុំស្រីសិន បានបានហើយអូខេវាបាន91វ៉ុលហ្នឹងហើយហើយអំពូលអាអំពូលម៉ូតូនេះបងប្អូនអំពូលម៉ូតូនេះចាំមើលសាកវាមើលអានេះខាងភ្លើងចូលយើងដឹងហើយតែ13វ៉ុលគឺអំពូលហ្នឹងអត់ដាច់ទេណាបើដាក់ខាងនេះដល់ដាច់មកសាកមើលណាសាកមើលវា អូចាយមិនដាច់ធម្មតាទេបងប្អូនដាច់សាហាវហ្មងភ្លើង100វ៉ុលហើយអូយម៉ែថាដាច់ផ្ទុះហ្មងហ្នឹងសាហាវមែនតើអញ្ចឹងដាក់នេះ គិតបោះបំបែងបំបែងវាបន្តិចអេខាងនេះអត់ភ្លឺទេ ដាក់ខាងនេះមើលភ្លើង100វ៉ុល91វ៉ុលលឺឃើញទេបងប្អូនខ្លាំងណាស់មិនមិននឹកស្មានថាវាផ្ទុះខ្ញុំគិតថាធំវាធំតែដាច់ទេបើដឹងថាផ្ទុះអញ្ចឹងការពារឲ្យស្រួល ចូលភ្នែកឲ្យដល់កហ្មងបាទខ្ទេចទីអំពូលណា បោះវាបាទចាំមួយផ្លែតហ្នឹងហើយសាហាវបងប្អូនហ្នឹងហើយដូចអាគុយនេះយើងបាទអាគុយ12វ៉ុលហ្នឹងហើយវា12វ៉ុលនេះគឺវាឡើង12ទៅ3វ៉ុលហ្នឹងអាគុយជាទូទៅណាបងប្អូនហ្នឹងហើយគឺអានេះវាពិសេសវាពិសេសអញ្ចឹងហើយដូចខ្ញុំប្រាប់ក្នុងវីដេអូថ្ងៃមុនហ្នឹងបាទខ្ញុំអត់បានតេសឲ្យឲ្យឃើញច្បាស់លាស់គ្រាន់តែត្រុសត្រុសវីដេអូថ្ងៃមុនពួកវាហាងវែងណាបាទ តែនេះដែលថាយើងបើថាយើងយកទៅ ប្រើឧទាហរណ៍ថាយើងយកទៅប្រើជាមួយ inverter 48 V ណាបើប្រើ inverter 48 V inverter ហ្នឹងទុំ1000 W បាទយើងដាក់តែមួយ បានមកគឺអាគុយហ្នឹង12 V តែយើងចេញមក48 V ឬក៏50 V ទៅឲ្យ inverter យើងប្រើណាអាប្រភេទរិះធម្មអាគុយបងប្អូនតែអាគុយតធំដែរអំពែរហាងធំបន្តិចណាມັນក្រោមពី200អំពែរទៅ បានអាគុយបាន inverter ដើរបានយូរម៉ោងហ្នឹងហើយហើយបើថា inverter 2000វ៉ាត់យើងត្រូវដាក់អានេះពីបើយើងប្រគុំគ្នាទៅបើយើងប្រគុំទៅហើយភ្លើងចូលដូចគ្នាអញ្ចឹងទៅហើយយើងចេញមកយើងយើងពេលយើងចេញហ្នឹងយើងដាក់យោតបាទយោតគេហៅយោតរួមរួមភ្លើងដាក់យោតជើងជើង4អីក៏បានដែរយោតម្នាក់មួយក៏បានដែរអានេះចេញមកដាក់យោតមួយសិនចេញមកដាក់យោតមួយសិនអាយោត4 ជើង4ណាបងប្អូនមើលខ្ញុំមានអត់ចេះមានតែដឹងនៅណាទេរត់ឃើញបាទយកប្រភេទនេះក៏បានដែរបាទប្រភេទនេះតែរមពះខ្ពស់បន្តិចណាហ្នឹងហើយយើងដាក់ទៅចាំយកបោកដកទៅរួមគ្នាបាទហើយបើថា3គ្រឿងបាទបើថា inverter 3000វ៉ាត់យើងដាក់អានេះ3គ្រឿងទៅបាទ3ដុំ3គ្រាប់ទៅ យើងដាក់ត្រឹមត្រឹមគ្នាទៅដាក់យកក្នុងមួយក្របមួយក្របមួយអញ្ចឹងទៅមួយគ្រឿងមួយគ្រឿងមួយទៅយកបោកដកទៅរួមគ្នាហើយរួមគ្នារួចបាទចេញពីបោកដកទៅយើងចូល disjunctor មួយហើយចាំទៅចូល inverter ប្រើបានដូចគ្នាបងប្អូនហើយយើងសាកអគុយយើងដាក់ផ្ទាំងសូឡាតែ12វ៉ុលផ្ទាំងសូឡាតែមួយស្លឹកក៏បានដែរតែយើងអាចប្រើ inverter ដល់ទៅ2000វ៉ាត់3000វ៉ាត់តាមຂະຫນាត់ដែលថាយើងដាក់ពួកនេះជួយណាហ្នឹងហើយ តែនេះខ្ញុំគិតថាខ្ញុំគិតថាអឺកំងមកបន្ថែមទៀត3 4ទៀតហើយខ្ញុំនឹងរៀប inverter ប្រភេទ inverter ដែលថា high high volt បាទ inverter high volt ហ្នឹងវាប្រើភ្លើងពី100 volt ឡើងបាន inverter ហ្នឹងវាដើរហើយតែអញ្ចឹងយើងចង់ប្រើជាមួយគុយផងជាមួយ solar ផងហើយអញ្ចឹងមានន័យថាយើងដាក់អានេះជំនួយបាទតម្លើងភ្លើងជំនួយបាទ អរគុណច្រើនបងប្អូនអរគុណហ្នឹងហើយភ្នាក់អស់លេងមិញអំពូលផ្ទុះហ្មងមិនដឹងអញ្ចឹងពាក់វ៉ែនតាពាក់អីការពារបន្តិចហ្នឹងហើយមិននឹកស្មាន ថាវាខ្លាំងដល់ប៉ុណ្ណឹងហ្នឹងបងប្អូនបាទអរគុណច្រើនបាទបងប្អូនចង់បានក៏តាក់ទងមកតាមបាទ YouTube បាទ comment ក្រុម YouTube ក៏បានឬក៏បងប្អូនណាដឹងដឹងហើយ Facebook ខ្ញុំក៏ចូលមក Facebook ក៏បានដែរបងប្អូនខ្ញុំទទួលជានិច្ច ហ្នឹងហើយនេះមិនមែនថាយកមកលក់របស់ទេណាបងប្អូនមិនយករបស់មកលក់ទេណាតែយកមកចែករំលែកបាទគីឡូមានបងប្អូនណាត្រូវការកំពុងរតែអត់ដឹងរនៅកន្លែងណាឬក៏មិនដឹងយកប្រភេទអីទៅតម្លើងភ្លើងហើយបើយើងមានប្រភេទនេះយើងត្រូវរអគុយឲ្យច្រើនតាមតម្រូវការដែលថាភ្លើងយើងយកទៅប្រើដូច24វ៉ុលដល់គុយ2គ្រាប់មកបាទ36 3គ្រាប់ទៅ48 4គ្រាប់ទៅអញ្ចឹងណា បាទអូខេបាទសូមអរគុណបាទខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះ you